លោកព្រាបច័ន្ទមារាព្រឹទ្ធបុរសរង មហាវិទ្យាល័យបុរាណវិទ្យានៅសាកលវិទ្យាល័យភូមិន្ទវិទ្យាសិល្បៈបានរៀបរាប់ឲ្យដឹងថាចាក់ជីកជាក្បូរក្បាច់រចនាលើសតូបជីកហើយមានទ្របក្រដាស់ពណ៌ពីខាងក្នុងឲ្យលេចចេញជារូបរាងល្អស្រស់និងខ្លះទៀតគេលាយលាក់ជាពណ៌ផ្សេងៗគូសពីលើបន្ថែមក៏មានដែរតាមទំនៀមទម្លាប់ប្រពៃណីជាអង្វែងមកគឺក្បាច់ចាក់ជីកនេះ គេប្រើនៅកន្លែងទីសក្ការៈបូជាមានអាសនៈតម្កល់ព្រះបដិមាបុស្បុកតម្កល់ព្រះពុទ្ធរូប ឬទេពផ្សេងផ្សេងកន្លែងតម្កល់គម្ពីរធរអាបុស្បុកស្រោចទឹកកន្លែងតម្កល់ក្តាមជូសពភ្នំយោងមេរុបូជាសពទាំងអស់នេះសុទ្ធតែប្រើជាលក្ខណៈគោរពបូជាពិធីបុណ្យផ្សេងៗក៏ប៉ុន្តែពុំដែលឃើញមានការប្រើប្រាស់ក្នុងពិធីរៀបការឡើយព្រោះពិធីរៀបការ មានត្រណមច្រើន ជាងពិធីអ្វីៗទាំងអស់ត្បិតគេមិនចង់ឲ្យមានរឿងមន្ទិលសៅមងកើតឡើងដូច្នេះហើយអ្វីដែលគេអាចជៀសបាន គេខំប្រឹងជៀសសុំមេត្តាកុំទោមនស្សប្រទុសរាយជាមួយប្រពៃណីជាតិខ្លួនឯងឡើយហើយ ចូលរួមប្រើប្រាស់សិល្បៈ និងប្រើប្រាស់វប្បធម៌ខ្មែរដែលសេះសល់គង់វង្សនេះ តាមគន្លងទំនងលំអានត្រូវតាមកិច្ចតាមវិធីតាមបែបតាមបទនោះរឹតតែមានតម្លៃថ្លៃថ្នូរដល់ចិត្តយើងថែមទៀតផងសូមជម្រាបថាអង្គការ UNESCO ជួយត្រទ្រង់បែបផែនទំនៀមទម្លាប់ប្រពៃណីជាតិសាសនាក្នុងលោកដែលមានតម្លៃរៀងៗខ្លួនឲ្យតែនៅគង់វង្សហើយគេហៅថាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ តាមទម្លាប់អ្នកស្រុកជាទូទៅតែកាលណាមានធ្វើបុណ្យអ្វីមួយតម្រូវឲ្យមានទីសក្ការៈបូជា ដូចជារៀន ក្រែបុស្បុក ឬទីតម្កល់មឈូសសម្រាប់ពិធីបូជាភ្លើង គេតែងមានការតាំងលម្អនៅ ការចាក់ក្បូរក្បាច់ផ្កាភ្ញីផ្សេងៗលើស្រទាប់ចេកដែលទង្វើនេះហៅថាចាក់ចេក លោកព្រាបច័ន្ទមារារិទ្ធបរោះរង មហាវិទ្យាល័យបុរាណវិទ្យានៅសាកលវិទ្យាល័យហុំមិនវិទ្យាសិល្បៈបានរៀបរាប់ឲ្យដឹងថាចាក់ជីកជាក្បូរក្បាច់រចនាលើសតោបជីកហើយមានទ្រព្យក្រដាស់ពណ៌ពីខាងក្នុងឲ្យលេចចេញជារូបរាងល្អស្រស់និងខ្លះទៀតគេលាយលាក់ជាពណ៌ផ្សេងផ្សេងគូសពីលើបន្ថែមក៏មានដែរតាមទំនៀមទម្លាប់ប្រពៃណីជាអង្វែងមកគឺក្បាច់ចាក់ចេកនេះ គេប្រើនៅកន្លែងទីសក្ការៈបូជា មានអាសនៈតម្កល់ព្រះបដិមាបុស្បុកតម្កល់ព្រះពុទ្ធរូប ឬទេពផ្សេងផ្សេងកន្លែងតម្កល់គម្ពីរធរអាបុស្បុកស្រោចទឹកកន្លែងតម្កល់ក្តាមជូសពភ្នំយោងមេរុបូជាសពទាំងអស់នេះសុទ្ធតែប្រើជាលក្ខណៈរូបបូជាពិធីបុណ្យផ្សេងផ្សេង ក៏ប៉ុន្តែពុំដែលឃើញមានការប្រើប្រាស់ក្នុងពិធីរៀបការឡើយព្រោះពិធីរៀបការ មានត្រណមច្រើន ជាងពិធីអ្វីៗទាំងអស់ត្បិតគេមិនចង់ឲ្យមានរឿងមន្ទិលសៅមងកើតឡើងដូច្នេះហើយអ្វីដែលគេអាចជៀសបាន គេខំប្រឹងជៀស សូមមេត្តាកុំទោសមនុស្សប្រទុសរាយជាមួយប្រពៃណីជាតិខ្លួនឯងឡើយហើយចូលរួមប្រើប្រាស់សិល្បៈនិងប្រើប្រាស់វប្បធម៌ខ្មែរដែលសេះសល់គង់វង្សនេះតាមគន្លងទំនងលំអានត្រូវតាមកិច្ចតាមវិធីតាមបែបតាមអត់នោះរឹតតែមានតម្លៃថ្លៃថ្នូរដល់ចិត្តយើងថែមទៀតផងសូមជម្រាបថាអង្គការ UNESCO ជួយត្រង់ត្រង់បែបផែនជំនាញទម្លាប់ប្រពៃណីជាតិសាសនាក្នុងលោក ដែលមានតម្លៃរៀងៗខ្លួនឲ្យតែនៅគង់វង្សឲ្យគេហៅថាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ តាមទម្លាប់អ្នកស្រុកជាទូទៅ តែកាលណាមានធ្វើបុណ្យអ្វីមួយ តម្រូវឲ្យមានទីសក្ការៈបូជាដូចជារៀនក្រែបុសបុកឬទីតម្កល់